បើខ្ញុំឆ្លាញ់ណៃរំខានអត់ខំរៀនឲ្យបកាតែពេលពងរៀនដាច់ណិតបងឯងចាំពេលឈប់រៀនចាំបានលកឯងពូអរគុណនេះសិកាដែលទិញឲ្យអូនតែម្នាក់ឯងត្រូវអត់បងឯងអត់ធ្លាប់ទិញឲ្យស្រីផ្សេងណៃធ្លាប់តាធ្លាប់ទិញឲ្យស្រីម្នាក់ហើយទិញឲ្យច្រើនដងទៀតអត់ម្នាក់នោះគឺ ម៉ាក់បងអត់កុហកអូននេះណាបងអត់ខកទេ តែកក់សក់កក់ឲ្យតបងមួយបានហើយហាមកក់ឲ្យភ្ញៀវផ្សេង ជាពិសេសមនុស្សប្រុសសរសេរមកមកណោអត់ឯងរើសទៅបើឯងទៅរៀនអាចជំនាញសាឡនហ្នឹងឯងត្រូវតែបែកពីសង្សាររបស់ឯងហើយបើឯងជ្រើសរើសយកសង្សាររបស់ឯងហើយឯងគិតថាគេនេះអាចចិញ្ចឹមឲ្យឯងរស់នៅស្រុកស្រួលបានឯងក៏ត្រូវតែធ្វើតាមម៉ាក់ដូចគ្នារើសទៅ